សម្ដេចតេជោហ៊ុនសែនដកតំណែង លោក ទីចម្រើនកុសល ដែលតែនិយមរិះគន់តាម Facebook ឧត្តមសេនីយ៍ត្រីទីចម្រើនកុសលអត្តលេខ54577ជាសមាជិកក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃត្រូវបានសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះហត្ថលេខាបញ្ចប់មុខតំណែងដែលមានឋានៈស្មើប្រធាននាយកដ្ឋានឲ្យមកជាមន្ត្រីនេះបើយោងតាមអនុក្រឹត្យស្ដីពីការបញ្ចប់មុខតំណែង មន្ត្រីនគរបាលជាតិចុះនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2022កន្លងមកទើបតែបែកធ្លាយដល់អ្នកសារព័ត៌មាននៅថ្ងៃទី26ខែឧសភានេះយ៉ាងណាការបញ្ចប់មុខតំណែង ពីប្រធាននាយកដ្ឋានមកជាមន្ត្រីធម្មតានេះ គេនៅពុំទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេប៉ុន្តែជារឿយរឿយមហាជនតែងតែសង្កេតឃើញលោកទីចម្រើនកុសលច្រើនតែបង្ហោះរូបភាពវីដេអូនិងសារនិយាយពីច្បាប់ចរាចរណ៍ផ្លូវគោកនៅលើបណ្ដាញសង្គម Facebook របស់លោកក្រឡេកទៅមើលទំព័រ Facebook របស់លោកទីចម្រើនកុសល កាលពីថ្ងៃទី30ខែមករាឆ្នាំ2022បានបង្ហោះសារឡើងវិញថាតើលក្ខខណ្ឌណាខ្លះ ដែលនាំឲ្យទទួលទណ្ឌកម្មបន្ថយធរន្តនស័ក្តិឬបណ្ដេញចេញពីអង្គភាព ឬដកហូតមុខតំណែងឬបណ្ដេញចេញ ពីក្របខ័ណ្ឌនគរបាលជាតិយោងតាមវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ006បបចត្រង់ចំណុចក2នៃប្រកាសស្ដីពីការដាក់ទណ្ឌកម្មបានចែងថា ត្រូវដាក់ទណ្ឌកម្មបន្ថយធរន្តនស័ក្តិឬបណ្ដេញចេញពីអង្គភាព ឬដកហូតមុខតំណែង ឬបណ្ដេញចេញពីក្របខ័ណ្ឌនគរបាល ចំពោះមន្ត្រីណាដែល 1. បានទទួលការព្រមានចំនួន2ដងរួចមកហើយ តែមិនព្រមរៀងចាលសូមអានបន្តចំណុចទី2រហូតដល់ចំណុចទី20ដូច្នេះមុននឹងមានការដាក់ទណ្ឌកម្មបន្ថយចរន្តនស័ក្តិឬបណ្ដេញចេញពីអង្គភាពឬដកហូតមុខតំណែង ឬ បណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិចំពោះមន្ត្រីណាម្នាក់នោះមានន័យថា បុគ្គលរូបនោះធ្លាប់ទទួលបានការប្រមាន ចំនួន2ដងរួចមកហើយតែមិនព្រមរៀងចាលឬមានកំហុសដែលរៀបរាប់ដោយបានចែងនៅ ក្នុងចំណុចទី2ដល់ចំណុចទី20នៃប្រការ8ខាងលើ ក្នុងករណីកងកម្លាំងរូបណាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌគឺត្រូវបញ្ជូនទៅតុលាការតែម្ដងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។